អូខេហ្នឹងហើយឥឡូវយើងចូលដល់កន្លែងវៃមេហើយហ្នឹងហើយមុនហ្នឹងកាលពីថ្ងៃមុនណាហ្នឹងហើយមានគេវៃយើងមកដោយសារយើងហេរ៉ូយើងវាអត់មានអាយធីបអីដែរនិយាយទៅណាតែឥឡូវយើងវៃមិនសោះទៀតហើយយើង clear monster បើមានចោលអស់សិនយើង clear វាចោលអស់សិនបើវារត់អញឯងតែជើងយើងចឹងណាវាអស់ហើយចឹងយើងបើកមេមក គិតថាមេនេះប្រហែលជាមិនអាចបាយខ្ញុំចូលប្រមាណទេហ្នឹងហើយហើយរត់ចេញមកក្រៅនេះមកហើយយើងប្រើតា steel នឹងមួយបានហើយ steel នេះហ្នឹងហើយវាចូលដែរតែចូលតិចប៉ុន្តែយើងនៅព្យាយាមវាយវាដោយសារយើងមានបាក់អីដើម្បីជួយតែប៉ិតបើមាន hero លំដាប់ធំដូចជាបាក់ KM WS ឬ TC ហើយនឹងស្រូតលាក់ skill នេះណា skill នេះវាអត់មាន countdown នាទីទេចឹងយើងដាច់ប្រើដាច់ប្រើបានចឹងណាអូខេបែរឈឺដែរតាហ្នឹងហើយមេប៉ុណ្្នឹងហើយបែរតែឯងបានប៉ុន្តែបើសិនជាករណីអ្នកនរលេងប៉ា SM ហើយអ្នកទាំងអស់នេះអត់មាន skill ឬអត់មាន art ក៏ពិបាកអ្វីមួយមេហ្នឹងដែរខ្ញុំធ្លាប់លេងបើអត់ឈ្នះទេអានេះមិនសិនជាករណី item ដូច hero ខ្ញុំអញ្ចឹងណា ហ្នឹងអញ្ចឹងណា Hero នេះហៅ item ចាប់ឆាយអានេះវាអត់មានអីទេហើយ chat នេះប្រហែលជាអ្នកដែលគាត់ជួយខ្វេះរៀបខ្ញុំខ្វេះបានហើយយកពាក់ Hero ខ្ញុំហាក់គួរសមណាស់តា Hero ต้องមានអីផងឈាមរៀងច្រើនដែរ12588និយាយទៅចង់បានតែប៉ះហុកមួយពាក់សិនទេហើយខ្ញុំអត់ទាន់នឹងសម្រេចចិត្តមិនទេនេះប្រហោកនេះលេងល្បែងហុកប៉ុន្តែ គ្នាយើងមកចូលរួមលេងប្រយ័ត្នចឹងអាហ្នឹងណាបើសិនជាករណីមានគ្នាយើងល្បាហុកលេងបាក់ហុកច្រើនអាហ្នឹងមានអីសុបាយទាំងអស់គ្នាទៅតែពេលបច្ចុប្បន្នអត់មានចប់ចប់នឹងវិចារតែបើចង់ live ចូល YouTube ដែរប៉ុន្តែវារោពេលអត់បានរវល់ពេកគេថាអស់ពីរវល់ អូខេតោះឥឡូវចប់ហើយយើងទៅថ្ងៃណា return តោតានឹងវិញតានឹងមក delete នេះតានេះជួបវាមកអមទៀតជួបទៀតទៅខ្វះឲ្យតាណាទៀតអឺណាសម្រាប់បានហើយអឺដុងជីតោតាដុងជីដុងជីដុងជីលូនេះ ប៉ុន្តែជាទូទៅគេនៅក្បែរ NPC C រីវ៉ាជុំការទៅអត់ជួបទេប៉ុន្តែសម្រាប់នគររាជនេះអឺមិននគររាជនគរសន្តិភាពនេះមិនជាបញ្ហាទេដោយសារ NPC ពីច្រើនយើងមើលឃើញអញ្ចឹងណាអានផ្លេ24នៅតាមនេះគេជួបតានឹងហើយយើងមើលស្បែកទៀតហើយជួបពេលនេះនៅ family ជួប NPC ប្រមាណអ្នកនេះនេះចាំសិនចុះយើងទៅតាមក្រុង6របស់វាវិញរីករាងវាអឺបៃជីងយ៉ាងចៅលើបៃជីងយ៉ាងចុកជួសាត់តោះតោះបីសិនកុំឲ្យវិញតាមបៃរៀងតាមឈ្មោះស្អីគេវិញ ងផ្សេងផ្សេងយ៉ាងចៅវិញជួនកាលឆ្លងក្រុងបើសិនកាលណាយើងឆ្លងទៅនេះទៅអត់ចូលយើងឆ្លងតម្លៃផ្សេងចឹងណា វាស៊ីរត់ក្រោយយើងមិនបាច់ចាំវាក៏បានតែតានឹងឲ្យយើងជំងហ្នឹងហើយយើងចាំតោះតាលឿនលឿនទៅនេះអស់នៅហើយចេញយើងចេញទៅសោតជាងឌូមួយទៀតចូលជាងឌូសិនតំណាយនេះខ្ញុំដាក់ខ្ជិល search រោវាដល់ដល់លេខចំណាំកន្លែងប៉ុន្តែខានខ្វះយូរពេក អ្នកខ្លះណាគាត់ចេះខ្វះទៀតណាពេលអញ្ចឹងអាខ្វះមិនពិបាកទេពិបាកបាយគេហ្នឹងឯងបាទដល់វ័យមេហ្នឹងមកវាចាំយូរអាមេខ្លះហ្នឹងវ័យរាប់ម៉ោងអូខេអញ្ចឹងក៏គេជួបសិនខ្ញុំហ្នឹងចូលអត់នេះដាក់ឡើងនេះមករួចទេអញ្ចឹងខ្ញុំជួប NPC ជាងជាងហ្នឹង យើងចូល fusion ទៅយើងចូលរួចអត់សាកមើលទៅហើយមាននេះណាហើយយើងទៅ MVC ទៅមកអឺជាទូទៅក្នុង fusion នេះវាសម្បូរនេះគាត់អង្គុយលក់ hero លក់ item ច្រើនអញ្ចឹងវាធ្វើឲ្យក្រុម full ពេលយើងយើងពិបាកដែរ ចាំមើលនេះយើងខ្វះដល់មេកម៉ាប់មិនប្រកាសថាបានវាយទេតែលោកវាមិនច្រើនពេកចឹងណាចឹងយើងធ្វើមីសិនចប់អស់ហើយយើងទៅជួបតានវិញលីអឺចុងកាយយើងចុចទៅប៉ះកន្លែងមានមនុស្សហើយតែពេលចឹងទៅវាអត់ទៅទេចុចកន្លែងនេះវិញមកដល់ដល់ខ្លួនឯងទៅឥឡូវខ្ញុំចិត្ត8ហើយណា60%ជាង តែបានលេងហេទៅវៃ function ទាំងអស់អឺយើងជិតដល់កន្លែងវៃ make map ទាំងអស់នេះយើងចូលចប់ពីនឹងទៅយើងវៃពីជាវហើយដល់ make map តែសំខាន់គេឲ្យយក goal ទុកសិន goal កូននេះមិនជាថ្លៃបានទេតែក៏ពិបាករត់ដែរដោយសារខ្ញុំអត់សូវបានលេងតោះទៅវៃ town ប្រកាសវាយជាវយោយសិនអូលើឈួតតាមបាត់ចូលខៅធូចេញពីខៅធូវិញលឿនជាងទៅវាយជា20រួមហាត់ធីមួយគេវាយមេកម្មាប់ហើយដល់ពេលវាយមេកម្មាប់នឹងមិនប្រកាសថាឈ្នះទេតែបើមានគ្នាគេផាត់ធីបើជាបញ្ហាមកនេះហើយយើងសរេជាវសិន ជិះប៉ុណ្្នឹងបើខ្ញុំចូលទេសារខ្ញុំអាយធីមខ្ញុំកលដែរអូសាមហើយតាមមើលកន្លែងណាសបោសបោអត់ជិះទៅទៅនៅកន្លែងច្រកចូលជិះមិនតែតែជាមួយយ៉ាង ច្រើនវាយខាងឈឺណា10 20ក្រោមនេះទៀត គឺយើងខ្វេះយូរដែរសិពេយើងដែរហើយយើងទៅឆ្លងឆ្លងមកដើម្បីវាយកុនស្ទ័រតូចតូចច្រើនហើយមេមេនេះមានបាក់ file PWU ស្រួលយើងដាក់ពឹសហើយអង្គុយវៃធម្មតាដោយសារវា stand យើងជាប់ហ្នឹង មេនេះមានអ្នកវាយទេហ្នឹងនេះអឺអូខេហ្នឹងហើយបន្ទាប់ពីមេវាយខ្ញុំងាប់ម្ដងពីរដងមកឥឡូវយើងមានគ្នាផាធីហើយហើយពេលនេះយើងមានគ្នាផាធីចំនួន3នាក់ហើយលើកហ្នឹងដឹងមេនឹង general ទេអ្នកនរនេះភាសានេះ hero នេះអ្នកនរដឹងហើយគឺជាប្រភេទ top hero ក្នុង top 10ហ្នឹងហើយថ្ងៃនេះគឺកប់តែម្ដងណាយើងអាចមើលបាន top លើនេះអត់ជាប់ top ទេអឺបើយើងមើលលើ KM ប្រហែលជាអាចមានខ្លួននេះចឹង hero នេះមាន top លេខ4ណាហើយពេលបច្ចុប្បន្ននេះបងផាតធីជាមួយ hero ហ្នឹងដើម្បីធ្វើការវាយ hero បង Romeo នេះជាទូទៅ hero ប្រភេទ hero steel គាត់គាត់តាមដងឥឡូវយើងរងចាំមេអញ្ចឹងមកចាំយើងវាយមកគ្នា ខេឥឡូវនេះមេចេញមកហើយណាមេចេញមកហើយអ្នកដែលស្ទាបស្ទាបកំពុងអ្វីមេហើយយើងចាំតែចប់នេះសិនហ្នឹងយើងចាំយកមកទៅអត់ប្របាយទេនឹងឲ្យបើសិនការយើងទៅកាត់ក្បែរមេពេកអាហ្នឹងវាអាចងាប់យើងអញ្ចឹងណាចឹងចាំយកមីសិនយកមកទៅអឺ66%អូខេឥឡូវចប់ហើយមេងាប់ហើយតោះយើងទៅយកខ្វះរបស់គ្នាចឹងជួបថាលេងនៅ daily ពេលយើងទៅជួបវាយើងទទួលបានក្បាល OR ប៉61នេះមកឡើងនេះមកនៅមេមួយទៀតដែលពិបាកໄວប៉ុន្តែខ្ញុំគិតថាมันជាប្រមាណទេដោយសារ YouTube ពីទូទៅខ្ញុំអត់អាចអាប់ឡូតវីដេអូយូរពេកឯងសាប់ស៊ីធំអញ្ចឹងណាយើងបានមួយហើយលោកខ្វែងមកតាំងទៀតបានពីឲ្យយើងជួបដល់អ្វីអាមេអាកាឯង hào, hoặc là tôi bay mày hai cả một tiết đấy quái thứ, thú tiếp mấy năm cho nó lơ lơ mà không đấy lang ở lơ sân mắc trăm euro mày hay bà miền mê mà sân chạy hero mình mà bay tiếp ចឹងរៀងអាចលឿនបន្តិចពួក monster ពួកនេះមែនណាចុយខ្ញុំផែងាប់បាត់ហើយអត់អីរស់វិញវិញចេះរយមិនវា មើលអ្នកវាយមិនអញ្ចឹងគាត់មកអញ្ចឹងណាបើអត់មកទេយើងពិបាកតិចហើយយើងវាយយកខ្វះវានេះពួកអាអាបជាអមអមនេះអាសត្វអមអមនេះយើងត្រូវវាយយកខ្វះវាសិនណាព្រោះអាខ្វះអាហ្នឹងយើងដូចជា20ស្លាបណាព្រោះយើងវាយមានចប់ឲ្យយើងមកវាយ monster នឹងភាសាទៀតអញ្ចឹងយើងវាយវាយកឲ្យទៅ យើងអាមេរៀងពិបាកអ្វីតែ2មេហ្នឹងឯងនេះយើងលើកពណ៌នេះនេះអញ្ចឹងយើងព្យាយាម3ពណ៌នេះបាន20ទៅមកគេនឹង20ដល់5ដល់ភ្លេចបាត់ហើយបីបាន20ហើយចាំយើងទៅ3មេអឺអូខេឥឡូវយើងមានគ្នាមកបីហើយប៉ុន្តែគាត់ថាខ្ញុំមកទៅនឹងប្រហែលប៉ុន្មានទេណាមើលសិនអូខេប្រហែល6ដូចគ្នាខ្ញុំគិតថាប្រហែលជាប្រហែល3បន្តិចហ្នឹងហើយអូខេឥឡូវមកមួយទៀតណាយើង សូមគេផាទីទៅគេផាទីរបស់8គឺវៃមេមកផុយយ៉ាងអត់ហើយតាមមើលសិនជួយអឺនេះគឺចង់និយាយថាគេផាធីគេសុំផាធីខ្ញុំមានតែ3 key ទេគេថា3 key មែនគ្រីទេតែមានតែ 3G ទេ sorry បងអឺនេះទេអឺនេះគេហៅថា fee fee នេះគេហៅឆាតមកគេអឺយើងចែកវាໄວទៅក៏មានតែប៉ុណ្ណឹងតោះឥឡូវ ផាច់នេះអាចថាអ្នកដែលស៊ីឈ្នួលភីយោនេះណាខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចដែរអឺប៉ុន្តែជាទូទៅខ្ញុំចង់និយាយថាពួកអ្នកមកជួយខ្វេះហ្នឹងខ្ញុំចង់និយាយចេះបងបងមកជួយខ្វេះណាมันសិតជាមាននេះទេដូចជាខ្ញុំចឹងឯងខ្ញុំក៏ពិបាកដែរហើយបើសិនជាកាលណាខ្ញុំលេងបុករៀងខ្លាំងដែរហើយជាអាចរលឡើងពិបាករៀងលឿនតែនេះខ្ញុំលេងមក យើងកុំព្យាយាមទៅក្បែរមេពេកទៅឲ្យ WB ក៏បីទៅពួកអបាក់អស់ហ្នឹង WB ហ្នឹងគាត់នេះគាត់គាត់បាយឈឺអញ្ចឹងជាទូទៅគឺមិនជាអីទេណាមួយបាក់នឹងអាប់ OBS ដល់ពេលអញ្ចឹងមេវាយអត់សូវចូលទេអ្នកនរ អ្វីដែលខ្លាចជាងគេខ្លាចតែពេលមេឃងាប់ WB កូចត្រង់អឺជួយបែកនេះតលព្រះហើយអូខេយើងបានខ្វះហើយតាមយើងទៅ daily ណាទៅ daily អរគុណវាមួយទៅ តែយើងទៅរៀននេះយើងនឹងទទួលបានខ្វះថ្មីមួយទៀតណាយើងទៅរៀននេះយើងមកជួប MVC មួយនេះនេះចុចចុចចុចចុចចុចចុចអូខេដាក់នៅមកយើងមើលវាជួបជាប៉ែកនេះបន្តមកទៀតវានឹងមានខ្វះតយើងណាតែខ្ញុំសូមបញ្ចប់មកខ្វះតាមនឹងសិនអញ្ចឹងណាហ្នឹងហើយសាររវល់ដែរហើយចាំយើងនឹងតទៅខ្វះថ្មីមួយទៀត ពេលណាខ្ញុំថ្នេរខ្ញុំធ្វើថែមប៉ុន្តែជំនាញថាធ្វើមិនឲ្យផុតពីអតីតនឹងទេហ្នឹងនេះយើងយកមកនេះអូខេអញ្ចឹងខ្ញុំសុំបញ្ចប់ត្រឹមហ្នឹងសិន